អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការចូលនៅ World Luxuset ហ្នឹងហើយអ្នកទាំងអស់គ្នាដឹងហើយណា World Luxuset គឺយើងអាចចូលបានកម្រិតចាប់ពីល្បែ60ហើយយើង មាន gear ហើយ leader gear យើងគឺតម្រូវឲ្យចោះឈ្មោះសិនហ្នឹងហើយបានអាចធ្វើការបីបានអឺថ្ងៃនេះបើយើងនិយាយទៅ គឺជាថ្ងៃទី2នៅក្នុងការបើកនគរថ្មីហើយចំពោះ hero មួយចំនួនធំគឺមិនទាន់មាន item អីទេអញ្ចឹងណាពាក់ប៉ា60អីទេ ហ្នឹងហើយហើយក៏មានហេរ៉ូមួយចំនួនទូចដែលគាត់ពាក់នៅសាន់នេះហើយហ្នឹងហើយកម្រិត level ពេលបច្ចុប្បន្ននេះបើយើងមើលគឺ78ហ្នឹងហើយ hero 78គឺ18គេប៉ាអ៊ំឯណាគេយ៉ាងណាដាច់ដែរហើយ hero លេខនេះទី2បង Mario លេខទី3 Sin Sismot ទី4 Tokyo Star ប្រភេទ hero Steel Steel ខ្ញុំចាំឈ្មោះដូច Sin Sismot បង Mario ហើយនឹងនេះ18ខ្ញុំនឹង hero ពីណាទេ ខ្ញុំគិតថាហេរ៉ូទាំងអស់នេះអឺប្រហែលអាចថប់បានតែមួយរយៈទូចទេហ្នឹងហើយហ្នឹងហើយចំពោះមួយទៀតគឺ top rep top rep ក្នុងនោះក៏មាន hero ខ្ញុំដែរគឺ baby gray នេះគឺ top rep ហ្នឹងគឺលេខ10គូសំដែរហើយ rep ខ្ញុំមិនជាច្រើនប្រហែលទេអ្នកទាំងអស់នេះនេះហើយ hero ខ្ញុំអត់ទាន់ធ្វើ quest ដែរដោយសារខ្ញុំត្រូវការ online យូរ10ថ្ងៃសិនដើម្បីទទួលបានគុជខ្យងបានខ្ញុំចាប់ដើមធ្វើ quest នេះណាអូខេតើយើងនិយាយពី verb ភាសាទៀត អូខេអ្នកទាំងអស់នេះអញ្ចឹងចំពោះ world មួយនេះតាមធម្មតាបើសិនករណីយើងចូលមកទោះបីជាចាញ់ឬឈ្នះក៏ដោយយើងទទួលបាន experience ច្រើនហើយសួរប្រមាណខ្ញុំមិនទាន់ដឹងទេចាំមើលចាញ់ទៅមើលទាំងអស់គ្នាទៅហើយម៉ោងដែលចូលណាគឺម៉ោង8កន្លះគេចាប់ផ្ដើម register ហើយបើជាម៉ោង8:40ទៅ47ហើយ45ទៅ47គឺយើងអាចចូលបានហើយហ្នឹងហើយហើយលក្ខណៈតែ member ប៉ុន្តែបើសិនជាករណីយើងជា gear league មួយដែលໄວឈ្នះនៅ queue សិតនេះ អឺយើងអាចចូលមុនបានអ្នកដែលគេចោះឈ្មោះទៅវៃអញ្ចឹងអាម៉ាយើងលេខ1យើងអ្នកការពារគេលេខ2លេខ3លេខ4លេខ5លេខ1ហ្នឹងអាគេហ្នឹងអាហ្នឹងគេចោះឈ្មោះវៃយើងហើយហ្នឹងហើយអឺគោលបំណងការចូលគឺចង់បាន experience ហ្នឹងនិយាយត្រង់ហើយបើឲ្យវៃឈ្នះគេគឺគៀលខ្ញុំនេះគឺខ្ញុំគិតថាមិនឈ្នះប្រទេសហើយបើក្បាលដំបងដំបងនេះប្រហែលជាអាចប៉ុន្តែតិចទៀតហ្នឹងប្រហែលជាលេងហើយណាខ្ញុំមើលសិន Mr. Son ប្រភេទ hero ឈ្មោះល្បីដែរពាក់អាយធីមគេបាក់ចិត្តអីយ៉ាងាប់ អាបកូលមិញបាញ់ងាប់ញ៉ោមាន item អីខ្ញុំមិនតាន់ខ្វល់រឿង item ណា hero នេះអូដោយសារខ្ញុំទុកសិនចាំវាអឺចាប់ផ្ដើមមានចាប់ផ្ដើម rep ខ្ញុំគ្រប់ខ្ញុំធ្វើ quest ហើយនឹងចាប់ផ្ដើមសេរី item ណាហើយខ្ញុំលេងលេវ៉ា6ទេនិយាយថាខ្ញុំលេងលេវ៉ា6ទេយ៉ា Yeah. អើយូស្ទៀវដាក់អូសាន់នីអ្នកនរនេះអឺកប់សារីតែម្ដងបាទសាន់នីមួយឈុតបាទហើយ ES នេះស្ទៀវអឺជីទួលេង ES ទៅល្អអូខេខ្ញុំមើលគៀលអញ្ចឹងគេលេខ1នេះគេនិយមនិយមលេខ1បានផនចំនួន724លេខ2ពលពត183ហើយលេខ3 ferry អាគៀលខ្ញុំហ្នឹង103នឹងហើយផ្សេងទៀត love ហើយ right now lớ បនេះគាត់បាន45ហើយរ៉ៃណាបាន9ណាហ្នឹងហើយអញ្ចឹងនៅពេលដែលហ្គៀលនេះគាត់បានលេខ1នេះហ្គៀលនេះគាត់បានលេខ1ណាហ្នឹងហើយដល់ពេល register សារក្រោយបែរត្រូវໄວជាមួយហ្គៀលនេះហើយតែយើងមិនជា care ប្រហែលណារឿងហ្នឹងព្រោះជាទូទៅដូចខ្ញុំប្រាប់អញ្ចឹងខ្ញុំចូលនេះដើម្បីតែ experience ទេហើយបើសួរលេខ1ខ្ញុំប្រហែលជាមិនអាចទេប៉ុន្តែបើសិនជាករណីលេខ1ល្អតើគេនៅពេលដែលយើងចូលហ្គៀលលេខ1យើងបាន title ដូចជា all 30ហ៎ title 2ហ្នឹង all 15 all 15 2 ខ្ញុំកប់ដែរហ្នឹងហើយអា title មួយយើងចូលប្រចាំថ្ងៃយើងចូលរាល់ថ្ងៃទៅវាបានរហូត title មួយទៀតមួយអាទិត្យហើយវា expire អាហ្នឹង title វាកប់តែម្ដងជាទូទៅបើយើងចង់ឲ្យ hero តាន់យើងចាក់ title ច្រើនតិចបានតាន់អូខេតោះឥឡូវខ្ញុំ skip ចោលសិនចាំពេលចិត្តចប់ខ្ញុំនឹងឲ្យមើលភាសាទៀតហើយយើងនឹងទៅមើលទាំងអស់គ្នាតើទទួលបាន experience ប្រហែលអូខេឥឡូវចប់ហើយណាហ្នឹងហើយយើងនឹងចេញទៅក្រៅទាំងអស់គ្នា អូខេដល់ក្រៅហើយតោះចាំមើលយើងទទួលបាន experience ប្រហែលយើងគួរទៅលឿនបន្តិចបើយើងទៅយើងយឺតពេកអឺដល់ពេលដែលមាន player ទៅដល់កាន់តែច្រើនអញ្ចឹងវាធ្វើឲ្យយើងស៊ី reward online បានទេចាំតអស់មនុស្សព្រមនឹងវាច្រើន ពេកយកនៅហ្នឹងអូខេជួប NPC ហើយអញ្ចឹងយកមកអូខេបាន2 2នេះជាង 2លាននេះអាន2លានជាងអញ្ចឹងបាន experience ច្រើនដែរហើយចំពោះការចូល World នេះដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាគឺយើងនឹងចូលឡើងនៅម៉ោង8កន្លះហ្នឹងហើយដែលម៉ោង GM សិតណាប៉ុន្តែអ្នកទាំងអស់គ្នាអាចមកម៉ោង8កន្លះហើយចំពោះយើងដែលជា member របស់ Gear អញ្ចឹងយើងអាចចូលនៅម៉ោង8:45ទៅ47ហើយគឺយើងអាចចូលបានហើយអ្វីដែលសំខាន់ជាងគេ តាមមកយឺតគឺជាប់បានទេប្រទេសសាយគេជាប់បានតែ200ទេ200នាក់ចឹងមកមានគៀលតែ5ហើយគៀលម្នាក់261ហ្នឹងហ្នឹងហើយយើងមិនគិតថាគៀលមកពេញទាំងមួយគៀលទេប៉ុន្តែវាអាចថាអឺមកនឹងប្រហាក់ប្រហែលនឹងដែរព្រោះមិញខ្ញុំចូលក្រោយគេដែរទេកុំតែមានហេរ៉ូខ្លះក៏ DC ទៅបានខ្ញុំចូលរួចកុំអីចូលរួចទេអ្វីដែលសំខាន់គេ experience ច្រើនក្រោយយើងទុក hero ចោលទោះបីជាយើងមិនវ័យក៏ដោយដែរនឹងគឺយើងបាន experience ដែរ ណាហើយសំខាន់ជាងគេគឺ leader skill យើងការគាត់ចូលរហូតឬក៏មិនជាទូទៅ មនុស្សខ្លះចង់និយាយថាគាត់បង្កើត gear មកក៏បានតែសាប់មិត្តសាប់អីទេតែបើឲ្យគាត់ចូល gear ជួយគាត់ចូលទេនេះដូចនេះ gear លេខ1គេបាន title ហ្នឹងនេះ title នេះគឺ all 15អញ្ចឹង title មាន2គឺ all 15ទាំង2អញ្ចឹងពេលគាត់ពាក់2ហ្នឹងទៅ គឺបាន all 30ដូចអ្វីដែលខ្ញុំនិយាយអញ្ចឹងយើងតាមធម្មតា all 30មិនងាយនឹងរោទេអ្នកទាំងនេះគឺធ្វើឲ្យ hero យើងការតាន់ នេះគឺជាមូលហេតុដែលខ្ញុំចង់ចូល gear លេខ1អូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងណាអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាមានបញ្ហាតាក់ទងទៅនឹងការលេងហ្គេម GX ឬការធ្វើ quest ចេញអីអាចឆាតមកសួរខ្ញុំបានកន្លែងណាខ្ញុំចេះខ្ញុំឆាតប្រាប់ទៅវិញណាអូខេអរគុណបាយបាយ